ប្តីធ្លាក់ពីដំបូលផ្ទះដឹកដល់ពេទ្យថាស្លាប់ពេលធ្វើបន់ប្រពន្ធធ្វើរឿងនេះប្តីរស់ឡើងវិញបរោះជាជាងផ្សារដែកម្នាក់កំពុងកាត់ដែកលើដំបូលផ្ទះស្រាប់តែធ្លាក់ពីលើដំបូលផ្ទះកម្ពស់7ម៉ែត្រកន្លះចំសសរផ្ទះដែលនៅ ខាងក្រោមបណ្ដាលឲ្យបាក់ចង្កាបែកក្បាលនិងបាក់ចង្កេះរងរបួសធ្ងន់ លុះបញ្ជូនទៅដល់មន្ទីរពេទ្យឯរាជធានីភ្នំពេញ គ្រូពេទ្យពិនិត្យរួចប្រាប់ថាស្លាប់បាត់ទៅហើយទើបក្រុមគ្រួសារបាន ដឹកសពត្រឡប់មកផ្ទះវិញដើម្បីរៀបចំធ្វើបុណ្យតែពេលប្រពន្ធកំពុងតែធ្វើពិធីចំអះទឹកសពស្រាប់តែសពបានកម្រើកដៃចាប់ដៃប្រពន្ធជាប់ ធ្វើឲ្យកើតមានការភ្ញាក់ផ្អើលឆោឡោពេញរោងបុណ្យលុះពិនិត្យមើលទើបដឹងថាប្តីនៅមានដង្ហើម ស្ត្រីជាប្រពន្ធនិងក្រុមគ្រួសារក៏បានប្រញាប់ប្រញាល់បញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យវិញ ហេតុការមនុស្សស្លាប់ហើយរស់វិញនេះបានកើតមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោងជាង10នៅថ្ងៃទី1ខែកក្កដាឆ្នាំ2022ចំណុចភូមិបន្ទាយចាស់ឃុំថ្នោតជុំស្រុកបារាយខេត្តកំពង់ធំបុរសដែលស្លាប់ហើយរស់ឡើងវិញនោះ មានឈ្មោះខុតឡាភេទប្រុសអាយុជាង30ឆ្នាំមុខរបរជាជាងដែក មានប្រពន្ធនិងកូនចំនួន3នាក់ក្នុងបន្ទុក តាមប្រភពព័ត៌មានពីក្រមគ្រួសារជនរង គ្រោះបានឲ្យដឹងថា មុនពេលកើតហេតុជនរងគ្រោះបានចេញដំណើរទៅសង់ដំបូលសម្រាប់ផ្ទះឲ្យគេនៅចំណុចភូមិបន្ទាយចាស់លុះពេលកំពុងតែកាត់ដែកនៅលើដំបូលស្រាប់តែផ្លាត់ស្នៀតធ្លាក់ពីលើដំបូលកម្ពស់7ម៉ែត្រកន្លះចំសសរផ្ទះដែលនៅខាងក្រោមបណ្ដាលឲ្យបាក់ចង្កាបែកក្បាលនិងបាក់ចង្កេះ រងរបួសយ៉ាងធ្ងន់និងត្រូវបានសាច់ញាតិដឹកយកទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកបារាយសន្ទុកប៉ុន្តែដោយស្ថានភាពធ្ងន់ធ្ងរពេកទើបខាងមន្ទីរពេទ្យតម្រូវឲ្យសាច់ញាតិបញ្ជូនបន្តទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យនៅឯរាជធានីភ្នំពេញប្រពន្ធដដែលបានបន្តថា លោកក្រោយពីដឹកជនរងគ្រោះដល់មន្ទីរពេទ្យមិត្តភាពកម្ពុជាចិនព្រះកុសមៈហៅពេទ្យលោកសង្ឃរាជធានីភ្នំពេញ ខាងគ្រូពេទ្យបានរុញចូលទៅក្នុងបន្ទប់សង្គ្រោះបន្ទាន់លុះប៉ុន្មានម៉ោងក្រោយមកក្រុមគ្រូពេទ្យបានប្រាប់សាច់ញាតិថា ជនរងគ្រោះបានស្លាប់បាត់ទៅហើយលើបែបនេះសាច់ញាតិបានត្រឹមតែទួញយំសោកនិងទូរស័ព្ទមកបងប្អូននៅឯផ្ទះរៀបចំរោងមីក្រូដើម្បីធ្វើបន់សពឲ្យជនរងគ្រោះលុះពេល ដឹកសពជនរងគ្រោះមកដល់ផ្ទះក៏រៀបចំពិធីលាងចំអាសពរួចទុករយៈពេលជាង1ម៉ោង ស្រាប់តែសពជន់រងគ្រោះបានលាដៃចាប់ដៃប្រពន្ធជាប់បណ្ដាលឲ្យផ្អើឆោឡោពេញរោងបន់បន្ទាប់មកជន់រងគ្រោះចាប់ផ្ដើមកម្រើកដៃជើងលុះពិនិត្យមើលឃើញថានៅមានដង្ហើមទើបសាច់ញាតិបងប្អូនប្រញាប់ដឹកជន់រងគ្រោះយកទៅសង្គ្រោះបន្ទាន់នៅឯមន្ទីរពេទ្យឯកជនមួយកន្លែង នៅខេត្តកំពង់ធំ ពេលទៅដល់គ្រូពេទ្យពិនិត្យសពគ្រប់រួចបានប្រាប់ថា ជនរងគ្រោះនៅមិនទាន់ស្លាប់ទេ ក៏បញ្ជូនជនរងគ្រោះយកទៅ សង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យកាឡាម៉ែតឯរាជធានីភ្នំពេញដើម្បីធ្វើការវះកាត់និង សង្គ្រោះបន្ត ចំណែករោងបនក៏បានរុះវិញធ្វើឲ្យអ្នកស្រុកភូមិមានការភ្ញាក់ផ្អើលលាន់មាត់គ្រប់គ្នាថា មនុស្សស្លាប់ហើយរស់វិញយោងតាមប្រភពព័ត៌មានចុងក្រោយ ពីក្រមគ្រួសារជនរងគ្រោះបានឲ្យដឹងនៅព្រឹកថ្ងៃទី5ខែកក្កដាឆ្នាំ2022នេះថា ជនរងគ្រោះមាន សង្ឃឹមប្រមាណ30%ហើយ ប៉ុន្តែយ៉ាងណាក្រុមគ្រូពេទ្យកំពុងជួយសង្គ្រោះនិងតាមដានបន្តចាសសូមអរគុណសម្រាប់ការតាមដានព័ត៌មាននេះ។